គេនំអីបាទសមាសធាតុអសរីរាង្គជា សមាសធាតុបន្ទុកកាបូនលើកលែងតែកាបូនឌីអុកស៊ីតបាទបាទបន្ទុកកាបូនលើកលែងតែកាបូនឌីអុកស៊ីតឬក៏ហៅកាបូនឌីអុកស៊ីតអូខេល្អមានអីមានអីខ្លះបាទមើលមានខ្លះអឺរាប់អ្នករាប់បាទ អញ្ចឹងវាមានអីខ្លះមានមានពពួកអំបិលខនិកនិងទឹកអញ្ចឹងអំបិលខនិក មានអីគេ មាន អំបិលសូដ្យូមអំបិលប៉ូតាស្យូមអំបិលកាល់ស្យូមអំបិលដែកអំបិលភាគច្រើននៅ ក្នុងសារពាង្គកាយរបស់មនុស្សមិនសូវមានច្រើនទេអឺយើងមិនសំទោសយើងអំបិលយើងមិនហូបច្រើនទេដោយសារអីដោយសារអំបិលមនុស្ស គឺបង្កើតស្រាប់ណាបង្កើតមានស្រាប់អំបិលគឺមនុស្សបង្កើតមានស្រាប់អញ្ចឹងអឺអំបិលមិនបាច់ញ៉ាំច្រើន ទេញ៉ាំល្ងមមកបានហើយព្រោះនៅក្នុងសារពាង្គកាយមនុស្សអំបិលគឺសារពាង្គកាយបង្កើតដោយខ្លួនឯងប៉ុន្តែ ចំពោះពពួកមួយទៀតស្ករលីពីតពួកស្ករពពួកលីពីតពពួកក្លូស៊ីតពពួកប្រូតេអ៊ីន ពពួកអាស៊ីតអាមីណេត្រូវតែ ញ៉ាំឲ្យបានច្រើនជារបបអាហារប្រចាំថ្ងៃពួកយើងមួយថ្ងៃយើងអត់ស្គាល់បានទេយើងអត់ខ្លាញ់អត់បានទេអញ្ចឹងយើងអាហ្នឹងគេហៅរបបអាហារប្រចាំថ្ងៃចំណែកអំបិលអំបិលពពួកអំបិលយើងមិនញ៉ាំរាល់ថ្ងៃទេពូអំបិលយើងមិនញ៉ាំរាល់ថ្ងៃដោយសារវា មិនដឹងជារបបអាហារប្រចាំថ្ងៃណាពូអំបិលអញ្ចឹងពពួកលីពីតពពួកក្លូយស៊ីតពពួក ប្រូទីតនិងពពួកអាស៊ីអាណេអាហ្នឹងគេហៅថាសមាធិសរីរាង្គអញ្ចឹងសមាធិសរីរាង្គពួកក្លុយស៊ីតពួកលីពីតប្រូទីនហ្នឹងគឺ បង្កឡើងពីការកាបោនអញ្ចឹងសរុបសេចក្តីមកសមាធិសរីរាង្គគឺជា គឺជាសមាធិជាសមាធិ មួយសធាតដែលសំឡើងសំឡើងដោយកបោនបាទដោយកបោនដែលផ្សំឡើងដោយការកបោនដែលផ្សំឡើងដោយការកបោនមានអីខ្លះអញ្ចឹងសមាសធាតសមាធិសរីរាង្គសំខាន់សំខាន់សំខាន់សំខាន់មាន មានសមាធិសរីរាង្គសំខាន់សំខាន់មាន មានដូចជាអឺ cluicin cluicin មាន lipid អឺមាន protein មាន protein មាន protein protein ហ្នឹងគឺនិយាយពី protein យកមក ឈួរទៅអាឈួរនេះខ្ញុំឡើងស្អីវិញពេលហ្នឹងបងគុនពន្លក់បាត់លេងកូនប្រូតេអ៊ីនយកមកអញ្ចឹងមានក្លូស៊ីតមានលីពីតមាន ប្រូប្រូតេអ៊ីនប្រូតេអ៊ីនហ្នឹងគឺជា ជាជា ប្រូតេអ៊ីនហ្នឹងឯងនឹងគឺអាស៊ីតអាមីនៃអាស៊ីតអាមីណេ terminal. Ini ada asid amino asid. អញ្ចឹងអញ្ចឹងគេអាចថាសមាធិរៀងឬគិតកបោនអញ្ចឹងនេះពួកឲ្យវាមានកបោនចូលរួមណាដូចនេះអឺ គេហៅថាសុនសារីរៀងឬគេអាចជាមួយម៉ាត់ថាសមាសជាសមាសឬជាសមាសធាតុ ទៅបើស្ដាប់បានអូនអញ្ចឹងយកតែគ្រូពីរៀនទៅស្ដាប់បានអញ្ចឹងសមាធិសមាធិសរីរាង្គគឺជាដែលផ្សំឡើងនៅកបោនបាទផ្សំឡើងនៅកបោនឬក៏គេហៅថាសមាធិកាបោនហេតុអ្វីបានគេហៅសមាធិ ត្បោងដោយសារវាផ្សំឡើងពីការបោនច្រើនដោយសារវាផ្សំឡើងពីបោនច្រើនអញ្ចឹងសមាធិសរីរាង្គគឺជាសមាធិការបោនបាទដែលមានដូចជា glycid មានដូចជា lipid មានដូចជា protein និងមានដូចជាអឺអាស៊ីតអាមីណូជាដើមហ្នឹងអញ្ចឹង ធាតុរបស់វាមានអីខ្លះធាតុរបស់វាមានខ្លះធាតុរបស់វាអញ្ចឹង មាសធានស្មាធានសរីរាង្គបង្កឡើងពីកាបោនអ៊ីត្រូសែនអឺអុកស៊ីសែនអុកស៊ីសែនអឺនិងអាសូត នឹងអាសូតអញ្ចឹងស្រវេចដើមមកគឺមានអីគេអឺសេអសកាត់វាបើអសកាត់វាគឺសេអីគេសេសេសេអីសេ ហ៎ O និង N បាទហ្នឹង N និង N ហូបអាហ្នឹងអីគេ CH O N ហ្នឹង CH O N ហ្នឹងមានន័យថាវាជា ប្រភេទអឺសមាធិសរីរាង្គវាមានភាពសមរបស់វាប៉ុន្តែគ្រូអត់បានតាមបានអានេះត្រូវដាក់សញ្ញាមិនសញ្ញាអញ្ចឹង ពួកហ្នឹងវាច្រើនវាផ្សំឡើងពីអា3អា4ហ្នឹងមាន CHON ហ្នឹងយល់ទេចាំវាផ្សំឡើងពីហ្នឹងណាអឺផ្សេងហ្នឹងយើងអានកាបោនធម្មតាទេបាទធម្មតាតាតែចូល ON មុនហ៎ hydrogen ON O oxygen ហើយណាសូតអ៊ីមកជុំហ្នឹងគឺវាលោតលោតខុសរបៀបខ្ញុំគឺស្អីអត់ដកគ្នាចុះមិនចឹងអញ្ចឹងចឹងវាផ្សំឡើងអញ្ចឹងវាមានសមាមាត្ររៀងអញ្ចឹងសេហាអូ n ប៉ុន្តែ n ជួនកាលវាវាអាចនឹងមាននិងអាច នឹងអត់ដែរប៉ុន្តែ អ្វីដែលសំខាន់ច្រើនជាងគេគឺសេហ្នឹងហើយត្រូវតែមានសេចូលរួមរហូតដល់មានសេបានទេហ្នឹងអឺទៅទៀតចឹងបន្តមកដាក់អឺ1ដាក់2.1គឺ คลอซิดบาคลอซิดคนไใดลืมคลอซิดอ่ะคลอซิดปีจุดมวยคลอซิดบาคลอซิดก็สิ่งนี้อินเทอรน Clocid Clocid ជា Clocid បាទ Clocid មានអីខ្លះតោះឆ្លើយមើលយើងយល់ដំណឹងយល់ Clocid អត់ស្អីជា Clocid ហើយមើលពិសេសអត់ដឹងឲ្យគ្រូតែខាង Clocid នេះស្គរឯងបាទល្អ Clocid ស្គរ Clocid ហ្នឹងគឺជា ជា score ប៉ុន្តែ score ហ្នឹង ករវាមាន ច្រើនប្រភេទទៀតអញ្ចឹង Cloisid ជាស្ករបើនិយាយសម្លាញ់គឺវាជាស្ករ Cloisid ជាស្ករហើយវាក៏ជាសមាសសរីរាង្គដែរដែលកើតចេញពីសេចេញពីសេចេញពី h ចេញពី o តាមសមាមាត្រ1 2 1បាទអញ្ចឹង proceed บริสิทธิ์เสียในกูเสียบานเสียนี่ครับจำเลยบาดเจ็บทาโครงสร้นั้น explicit uh, receipt receipt nang bà giờ đôm như gì mà nhá về score nè cũng vừa chắc nè chỉ score អញ្ចឹងបើវាស្គរអញ្ចឹងវាជាសមាសសរីរាង្គកើតចេញពីសេបាទហាអូបាទហាអូអញ្ចឹងតាមសមាមាត្រ1 2 និង1មានថាឥឡូវមានន័យថា C ហើយនឹង O ស្មើគ្នា មានន័យថា C បាទគឺផ្សំឡើង C និង O ត្រូវតែស្មើស្មើគ្នា CO ស្មើគ្នាណាហើយហាហាតម្លៃវា ត្រូវតែធំជាង2ដងបាទ2ដងនៃ C ឬ O C ឬ O អានឹងនៅក្នុងធាតុគីមីដែលគេសេសមីការអញ្ចឹងឧមាថាស្គងងាយស្គងងាយស្គងងាយមានគេថាអឺនៅក្នុង chlorine មានមានចែកចេញ3គឺថាប្រូតូប្រូតូវាមាន3វាមាន3ទី1គឺគេហៅថា glucose ខ្ញុំស្គាល់ glucose អត់តែលើពាក្យ glucose អត់ ឆ្លើយមើលអ្នកផ្សេងពីណានដែលលើភ្លុយកោអត់ភ្លុយកោដែរលេហ្នឹងហើយភ្លុយកោហ្នឹងហើយភ្លុយកោជាស្គរងាយជាស្គរពីងស្គរអីស្គរសហ្នឹងភ្លុយកោមួយទៀតព្រុចតោអាព្រុចតោព្រុចតោណាស្គរនឹងតង្ពៅព្រុចតោដាក់ព្រុចតោ ព្រឹកតោមួយទៀតគឺអីគេ កាលតោកាលតោកាលតោកាលតោក្រាមស្ករស្ករក្រាមស្ករអូនយកស្ករត្នោតយកណាយកទុកឲ្យយូរអាក្រាមក្រាមនៅលើពីងហ្នឹងអត់អានហៅក្រាមស្ករ C ព្រួយហាប្រហែលអូណាដើមsao 好吗？ តោះលឺអត់យើងម្ដងទៀតតោះពិសីសេណានចាអូខេតោះអញ្ចឹងមើលតាមរូបមុនខាងលើ គឺសមាមាត្រ1 2 1មានន័យថាសេស្មើស្មើអូឡើយអត់យល់យកទៅពេលសេមិនខាអត់ចេះសេស្មើអូអញ្ចឹងហា ហាស្មើ2ដងនៃសេឬក៏2ដងនៃនៃអូ អញ្ចឹងអូនមើលឥឡូវគូដាក់ C6 ហាប្រហែលហាមិនអីគេហា12ជូ O 6 O 6ល្អឆ្លាតអញ្ចឹងចឹងឃើញវាស្មើប្រហែល1 2អត់អានេះ1នេះ2 2អញ្ចឹងទៅចាំថា proceed គឺជាសមា អាទៀតដែលកើតចេញពីសេ1ពី1ហ្នឹងមានថាសេនឹងស្មើគ្នា50ស្មើ2ដល់នៃសេយល់ទេ50ស្មើ2ដល់នៃសេហើយវាចែកចេញពី3គឺក្លួយកោប្រូតូកឡាតូតែមានរូបមន្តតែមួយ គឺ C6 H12 O5 O6 តោះអឺ ដាក់មកដាក់ថាអឺ clusic បាទជាឈ្មោះអញ្ចឹង fluid ជាសមាសធាតុសរីរាង្គដែល បង្កឡើង ដោយអាតូម កាបោនសេគុណលោកគ្រូឆ្ងល់ឡើងឆ្ងល់ថ្ងៃនេះកុំព្យូទ័រគ្រូមានបញ្ហារហូតសូម្បីតែគីក៏អស់ ណៃឆ្ងល់ចាប់ដើមឆ្ងល់បាទសេទៀតអឺអ៊ីដ្រូសែនអ៊ីដ្រូសែនគឺហាអឺនឹងអីគេអុកស៊ីសែន ือโอ ตามสมามาตรสมามาตรมวยปีมวยเตียนลุยสิลุยสิลุยสิ Lucid មាន3មានឈ្មោះ បាទមានឈ្មោះ mono monosaccharide monosaccharide ហ្នឹងឬក៏គេហៅថាស្ករងាយបាទពីរហ្នឹងដូចគ្នា monosaccharide បាទស្ករងាយដែរមានថាវាស្ករស្រួលជ្រាបចូលក្នុងសារកោសកោសិកា ស្ករដែលបំបែកហើយឬក៏គេហៅម៉ូលេគុលតូចតូចដែលថាចំណាំហ្នឹងម៉ូលេគុលតូចតូចម៉ូលេគុលតូចតូចមិនថាអត់តែពាក្យថាម៉ូលេគុលតូចតូច មានវាជ្រាបចូលក្នុងកោសិកាបានយ៉ាងល្អបាទដូចជាដូចជាក្លុយកូបាទក្លុយកូបាទព្រុចតូកាឡាតូបាទកាឡាតូ មួយទៀតអញ្ចឹងស្គរទាំង3ស្គរទាំង3មានរូបមន្តដូចគ្នា បាទរូបមន្តដូចគ្នាបាទមានរូបមន្តដូចគ្នាប្រហែលសេបាទសេសេសេហាអូអញ្ចឹងសេ6 C6 ណា12 O6 អាស្គរងាយគឺគេហៅស្គរកលុយកោសក៏បាន ស្គរព្រុចទុកក៏បានស្គរកលៈទុកក៏បានស្គរងាយអញ្ចឹងសមាមាត្រ62121ឋានបាទរូបមន្តរូបមន្ត នេះបាទទាំង3នេះ មានតែទាំង3នេះកាឡាតូប្រូតូកាឡាតូណាទាំង3នេះទាំង3នេះមានធាតុគីមីដូចគ្នាមានចំនួន ស្មើគ្នា មានចំនួនស្មើគ្នា តែវាមាន ឈ្មោះខុសគ្នាបាទឈ្មោះខុសគ្នាចំនួនស្មើគ្នាឈ្មោះខុសគ្នាហើយបានឈ្មោះខុសគ្នាមួយជាព្រួយខុសមួយព្រួយតោសមួយក្រាតោសប៉ុន្តែចំនួនស្មើគ្នាគឺទីមីដូចគ្នាយល់ទេបរិមាណស្មើគ្នាចំនួនស្មើគ្នាខុសគ្នាតែឈ្មោះទេខុសគ្នាតែឈ្មោះទេខុសគ្នាតែឈ្មោះដោយសារអីបាទដោយសារសម្ព័ន្ធសម្ព័ន្ធអីគេ ដោយសារសម្ព័ន្ធដោយសារសម្ព័ន្ធ e ត្រូសែនបាទសម្ព័ន្ធ e ត្រូសែនអញ្ចឹងខ្ញុំដឹងថា e ប្រហែលណា2អញ្ចឹងហីវារួម52ហាអឺ o និង c អញ្ចឹងថាកាលណាឈុំនឹងឯងគេដាក់សម្ព័ន្ធ2 មានណាបតោក2មានណាបតោក2អូម្នាក់ឯងក៏ចឹងដែរមានណាបតោក1បតោក2ដែរណា2យ៉ាតបពីសេអត់ទេឃើញទេឃើញទេសេសមាមាត្រ1 2 1ក្នុង molecule ក្នុងមូលធនបន្តមកចឹងសមាធិដែលកើតឡើងភ្ជាប់រវាងមโนសាករិត2ហៅថាអឺឌីសាករិតចឹងមើលចឹងអារូបមន្តនេះគេហៅថាមโนសាករិតជាមโนសាករិតបើវាជាមโนសាករិតអឺលោកគ្រូសុំ5តិចមក អូនមើលអញ្ចឹងសេម៉ានសេ6យ៉ាសេ6ផាស12ហា12 O6 អានេះគេហៅ mono mono មួយនឹង mono mono សាការីតស្ករងាយសាការីតនិងមនោសាការីតអញ្ចឹងមនោមួយមានថាសារធាតុងាយមួយបូកជាមួយនឹងសារធាតុងាយមួយទៀតមើល បូកនឹងមួយទៀតហ៎សេ6ទៀតឲ្យផលទៅជាស្អីឲ្យផលទៅជាយល់ទេឲ្យផលទៅជាអីឲ្យផលទៅអីឲ្យផលទៅជាប៉ុន្តែ ត្រូវបុកទឹកមួយសិន បុកទឹកចោលសិនប៉ុន្តែមើលលទ្ធផលបានអីបុកទឹកមួយចោលសិនពួកអីប្រតកម្មអង្គត្រូវការទឹកត្រូវការទឹកជនិតអញ្ចឹងអូនមើលអញ្ចឹងនេះសេបុកសេបានសេហ្មងសេ12ឃើញទេអញ្ចឹងប្រកបទៅទៅជាហាទៅជាជាអូ តោះលោកគ្រូចាប់សួរយើងតើហាសប្រមាណតើហាសប្រមាណបោះឲ្យគិតតើឲ្យគិតបងចង់មិនហា24 24អូខេបងអូនថាហា24ណាទៀតគិតសិនមើលខោ បាទកន្លែងនេះ4652 O6 មិនគ្រាន់តែ46ទៀតអូនេះ O ហ្នឹងហើយអូខេហើយអាសែ652 O6 ហ្នឹងអាហ្នឹងគេហៅវាម៉ូណូម៉ូណូសាការីតអញ្ចឹងមានន័យថាម៉ូណូម៉ូណូអានេះម៉ូណូឃើញម៉ូណូបូកជាមួយនឹងម៉ូណូទទួលបានឃើញ1បូក1បានបានបាន D អា D D សាកា សាការេតឃើញស្មួយស្រួលអានឌីសាកាការេតលោកអាចរូបមន្តហ្នឹងគេហៅមโนរូបមន្តហ្នឹងមួយគេហៅមโนសាការេតតែរូបមន្តគេក្លុយកោហើយនឹងក្លុយកោនឹងពួកក្លុយកោជាមโนសាការេតឬក៏ជាសស្កងាយឥឡូវហ្នឹងបូកចូលគ្នាបានឌីសាការេតឥឡូវគ្រូសួររូបមន្តហាស់ហាស់ប្រមាណហាស់ប្រមាណ 24គឺអត់ត្រូវតោះថេអូម៉ានអូនមើលទឹកអញ្ចឹងវាត្រូវសម៉ានបើវាដកទឹកពីចេញអញ្ចឹងត្រូវស50ម៉ាន50 20ម៉ានតាមពីទឹកធៀបពិតយើងបូកអញ្ចឹងមកគឺ12បូក12 24ហើយប៉ុន្តែប្រតិកម្មទឹកទឹកត្រូវការទាញ50ទៅដែរអញ្ចឹងសម៉ានស20 20ហ្នឹងហើយល្អស20 22 អញ្ចឹងចុះអូសមណា11អូបើយើងបូកមកឃើញគឺគឺ12 6បូក6បាន12អញ្ចឹងវាសល់10 11ឃើញទេសល់11អញ្ចឹងហើយអញ្ចឹងអឃើញអាហ្នឹងនេះគឺ disaggregate អាហ្នឹង disaggregate ជាស្ករធំយល់ទេអញ្ចឹងសមាធិដែលកើតឡើងពី ការភ្ជាប់រវាងមនោសាក្រិតពីរឡើងគេហៅ disaggregate ចឹងរូបមន្ត disaccharide គឺគេយក mono បូក mono បូក mono mono បូក mono បាទ mono បូក mono ទទួលបាន disaccharide បូកនឹងទឹកហ្នឹងរូបមន្តវាទូទៅដល់ហើយអូខេពីទៀតយើងនឹងស្គាល់ច្បាស់ជាងនេះទៀតឥឡូវយើងដឹងរូបមន្តសិនហើយអត់តែពពួក ចឹងរូបមន្ត disaccharide គេថាយក mono បូកមួយ mono ចេញ disaccharide បូកកឹកចឹងរូបមន្ត disaccharide គឺ C12 ហា22 O11 សេចូលតោះ អឺចឹងសមាសធាតុសមាសធាតុដែលកើតពីការភ្ជាប់ ការភ្ជាប់រវាង mono mono saccharide saccharide monosaccharide 2ហៅថា ហៅថា disaccharide disaccharide មានរូបមន្តប៉ុន្មានមិញយើងបកមកឃើញប៉ុន្មាន C12 CHO ចឹង C12 22 O11 អឺហ្នឹងហើយ C12 O22 អឺ O 52 O O11 មាន ដូចជាអីស្ករនឹងមានអីខ្លះមានម៉ាល់តូសម៉ាល់តូសក៏រូបមិនចឹងដែរម៉ាល់តូសអឺសាការីតសាការ៉ូសាការ៉ូ អឺសក្ការៈទៅទៀតសុចតោគេហៅសុចតោសុចតោសុចសុចសុចគ្រោះសុចគ្រោះនិងកលតោអាហ្នឹងទីទៀតគ្រូបានចុងក្រោយចុងគ្រូបញ្យល់ថាវានៅឡៃណាឡៃណាប្រភេទអាហារអីដែលមានប្រភេទចឹងចឹងណាឡើយយើងកាលៈតោ នឹងកាឡាតូឡាក់តូឡាក់តូចឹងរូបមន្តទូទៅ របស់វា គឺ mono monosaccharin បូកជាមួយនឹង mono monosaccharin អឺឲ្យផលទៅជាស្អី ហើយផលទៅជា disaccharide ហើយបូកជាមួយនឹងទឹកអញ្ចឹងគេយកម៉ូណូអឺម៉ូណូបូកម៉ូណូ មโนបងមโนមโนបងមโนឲ្យផលទៅជា ទៅជាបាទ D អញ្ចឹងឲ្យផលទៅជា D ហើយបូកទឹក บวกกับฮะ โอ้ฮะมัน